ថ្ងៃនេះការជួបជុំរបស់យើងគឺធ្វើឡើងសម្រាប់ជូនដំណើរលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សារបស់យើង ដែលទទួលបាននៅការបណ្ដុះបណ្ដាលនៅវិជាតាមជាតិអប់រំនៅទីនេះមុននឹងពេលចេញទៅបង្រៀនមុនពេលមកដល់នេះខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងការខិតខំរបស់អ្នកគ្រូពីរនាក់ ហើយអ្នកគ្រូម្នាក់នៅខាងក្រៅនោះតែមានកូនទៅនឹងអាយុ4ខែ3ថ្ងៃហើយនឹងអ្នកគ្រូម្នាក់ទៀតអំពីការខិតខំក្នុងការដំឡើងកម្រិតនៃក្របខ័ណ្ឌរបស់ខ្លួនដែលការពីដើមនោះគឺគាត់បង្រៀនត្រឹមថ្នាក់ទាបជាងប៉ុន្តែក្នុងពេលបង្រៀនគាត់ក៏ខិតខំដើម្បីសិក្សាបន្តយកបរិញ្ញា ហើយបរិញ្ញាបូកមួយនេះគាត់នឹងទៅបង្រៀននៅថ្នាក់ពោះជាងថ្នាក់ពោះជាងតាមការដែលគាត់រៀបរាប់ឲ្យខ្ញុំមើលការផ្សាយតាមរយៈ Fresh News ដោយលោកវណ្ណសរាយគឺគាត់បង្រៀននៅកំពង់ស្ពឺហើយប្តីនៅឯខេត្តព្រះវិហារនៅឯណែលងវែងនោះនៅលងវែងអញ្ចឹងទេគឺអាចនិយាយបានថាជាការខិតខំមួយ ហើយខ្ញុំសូមកោតសរសើរជាមួយនឹងការខិតខំបែបនេះយើងមិនអាចនៅត្រឹមទេ គឺគ្រូបង្រៀនរបស់យើងក៏មានឱកាសដើម្បីឈានទៅមុខអំពីការបដូរយកក្របខ័ណ្ឌប៉ុន្តែការបដូរយកក្របខ័ណ្ឌនោះមិនមែនស្ថិតនៅក្នុងស្ថានភាពត្រឹងដែលយើងមាន កម្រិតត្រឹមប៉ុណ្ណា យើងនៅ ត្រឹមតែប៉ុណ្ណឹងទេតម្រូវឲ្យយើងរៀន រួចហើយយើងបន្តដូចជា យើងពីដើមយើងជាប់បាក់ឌុបហើយយើងទៅគេថាឥឡូវនឹងមានប្រព័ន្ធ12បូក1ប៉ុន្តែនៅក្នុងពេលដែលចាប់ផ្ដើមបង្រៀនអា12បូក1នេះគឺចិត្តទៅបង្រៀនទៅតែយើងក៏ឆ្លៀតរៀនដើម្បីយកបរិញ្ញាបន្ទាប់ទៅគឺយើងចាប់ផ្ដើមចូលវិជាឋានជាតិអប់រំទៀតដើម្បីក៏អប់រំក្នុងកម្រិត10 10ណែបរិញ្ញាបូក1 ដែលអាចឈានទៅរកការរៀនពោះជាងនោះហើយដែលហៅថាការលើកកម្ពស់គុណភាពការលើកកម្ពស់សមត្ថភាពរបស់យើងដែលរៀនពេញមួយជីវិតខ្ញុំមុននឹងចូលទៅដល់បញ្ហាទៅទីទៀតខ្ញុំសូមផ្ដល់អនុសាសន៍សម្រាប់លោកបណ្ឌិតសៀងសវណ្ណានាយកវិជាតានជាតិអប់រំ អាកន្លែងខាងក្រៅនឹងធ្លាប់តែជាកន្លែង ដែលយើងធ្វើតែចឹងហើយបើសិនតែយើងនៅតែចឹងគឺវានៅតែចឹងយល់ទេបានតក្រីថាឥឡូវនេះសូមបីតែគេធ្វើបុណ្យខ្មោចតិចតួចគេកាតិចតួចក៏គេមានអានៃរោងអីត្រឹមត្រូវដែរព្រោះឯងមានម៉ាស៊ីនតិចទៅទៀតហើយឯងនៅតែប្រក់តបូលចំនួនមកវិធីជាមួយខ្ញុំហ្នឹងណា នៅខាងក្រៅមកសាក់ចេញទៅមើលខ្លួនឯងមើលនៅថ្ងៃក្រោយឲ្យចលៀសបន្តិចថាកន្លែងហ្នឹងខ្ញុំមើលមើលខ្ញុំថាទេមិនមែនសម័យសម័យសតវត្សទី21ដែលគេចាក់គេតែងតែហៅថាសម័យដីជូរនោះទេណាព្រោះនៅនៅខាងក្រៅលោកគេលខាណាលោកឯងទៅឈរទៅអានេះហើយ ចុះបើសិនជាជួលគេយកមកដាក់បន្តិចឲ្យវាស្អាតទៅរួចហើយមានតែម៉ាស៊ីនត្រជាក់ឲ្យគ្នាអង្គុយនៅខាងក្រៅគ្នានៅខាងក្រៅហើយឲ្យគ្នាក្រៅទៀតអញ្ចឹងទេអាហ្នឹងខ្ញុំសូមគ្រាន់តែរំលឹកទេអាហ្នឹងនិយាយគ្នាត្រង់ត្រង់បើមិននិយាយ ត្រង់អញ្ចឹងហើយយើងមិនចាប់បាច់ផ្សាយបន្តបន្តតាក្នុងកន្លែងល្អទេ ផ្សាយបន្តបន្តចេញពីកន្លែងដែលមិនល្អហ្នឹងអញ្ចឹងបានធ្វើឲ្យខ្ញុំបានឃើញដែរខ្ញុំថាវាអត់ស័កសមទេហើយវាមិនស័កសមជាមួយនឹងកម្រិត ដែលនេះសិតតែជាក្រមបញ្ញវន្តហើយដែលនឹងចេញទៅធ្វើការបង្ហាត់បង្រៀនគេនៅក្នុងពេលហ្នឹងដល់ពេលមកទទួលសញ្ញាបត្រដោយសារអាគារនេះវានៅវាតូច អញ្ចឹង ដាក់វាមិនអស់ដល់ដាក់វាមិនអស់ទៅដាក់នៅខាងក្រៅដាក់នៅក្រៅទម្លាប់គាត់នៅ ឆ្នាំទសវត្ស90ប៉ុណ្ណាឥឡូវដល់សតវត្សទី20ចូលបានជាង2ទសវត្សហើយ នៅដដែលអត់គេហៅអត់អាប់ដេតសូម្បីសូម្បីតែអរិញណែ smartphone ក៏វាចេះទាអាប់ដេតដែរហើយបើលោកឯងមិន អាប់ដេតទេណា វានៅតែប៉ុណ្ណឹងខ្ញុំសូមបញ្ជាក់សម័យ digital បើសិនជាមនុស្សមិន digital ទេវានៅតែប៉ុណ្ណឹងវាអត់ទៅណាទេជឿខ្ញុំទៅមិនមែនខ្ញុំថាទេមកមកស្ដីឲ្យវិនាយកវិជាឋានខ្ញុំខ្ញុំកំពុងតែអង្គុយស៊ីបបហើយស្ដាប់អរឯងព័ត៌មាន fresh new ផ្សាយពីស្អីនោះហើយបន្តទៅបានគេចាប់ប្រាំផ្សាយបន្តបន្តដល់បើកផ្សាយបន្តបន្តលោកវ៉ាន់សរាយទៅធ្វើសភានោះអញ្ចឹងគួយបបោផងមើលអរិញណែសម្ភាសជាមួយអ្នកគ្រូដែលពីដើមបង្រៀនក្នុងកម្រិតទៀបជាឥឡូវកម្រិតបរិញ្ញាបូក1តែមានកូនអាយុ4ខែ ប៉ុន្តែក្មួយស្រីអើយក្មួយ4ខែប្តីនៅឆ្ងាយប៉ុន្តែតែគេមកមានទៀតហើយអានអេអានឹងដោយសារតែខ្ញុំមាន ពិសោធន៍ខ្លួនឯងចេះដោយសារតែខ្ញុំមានពិសោធន៍ខ្លួនឯងព្រោះខ្ញុំ តែ13ខែខ្ញុំកើតមួយអញ្ចឹងអញ្ចឹងតើការថាកូនខ្ញុំកូនខ្ញុំ4ខែមានម៉ែវាមាននៅផ្ទៃពោះមួយទៀតខ្ញុំមិនមែននិយាយបង្អាប់ប្រពន្ធខ្ញុំទេតែព្រោះគាត់មើលប៉ុន្តែរឿងវាវាជារឿងពិតវាអញ្ចឹងណាអានឹងគេហៅថាកូនញឹកកូនញឹកកូនញឹក